ក្នុងកាលនោះព្រះបរមពុរិស័ទកើតជាកុណាលៈគឺតាវៅចឹងនៅនាដែនដីនៃព្រៃហែមពៀនណាហើយបានសំដែងធัวណាតាវៅព្រះបរមពុរិស័ទណាចឹងសំដែងធัวឲ្យតាវៅផងគ្នាហ្នឹងបានស្ដាប់រឿងរ៉ាវរបស់ នាងបញ្ចបាបៃ យើងធ្លាប់ឮមកថាបញ្ចបាបាតែនៅក្នុងព្រះអត្ថកថាហ្នឹងដាក់ថានាងបញ្ចបាបៃនាងហ្នឹងមានបាប5កន្លែងណាមានបាបហ្នឹងគឺចង់និយាយពីផលរបស់បាបបាបក្នុងទីហ្នឹងកើតមកនៅនឹងខាងកើត នគរទេរេណសីនៅក្រៅខ្លោងទ្វាណាក្រៅរបងនៅ ពីខាងមុខហ្នឹងភូមិមួយហ្នឹងណាភ្នែកច្រមុះមាត់ដៃជើងទាំង5កន្លែងហ្នឹងគឺខុសកន្លែងទាំងអស់ប៉ុន្តែមានសម្ផស្សអស្ចារដូចជាទឹកអញ្ចឹងសម្ផស្សកាយនោះ ដោយព្រះអត្តកតាបានសម្ដែងបុព្វកម្មពីជាតិមុនរបស់នាងនឹងកើតនៅក្នុងតកូលអ្នកក្រដែរទេណាជាអ្នកកាយដីអិតអិតយកមកធ្វើជាជាជាងផ្ទះទទួលក្នុងកាលនោះព្រះបជ័យកពុទ្ធមួយអង្គលោកត្រូវការដីស្អិតបិទបាំង ណែប្រហោងភ្នំដែលវាខ្យល់ចូលទៅលោកនៅនឹងគូខាភ្នំណាវាមានប្រហោងមួយខ្យល់វាចូលទៅចំត្រជាក់អញ្ចឹងត្រូវការដីហ្នឹងយកទៅលាបធ្វើជាជញ្ជាំងបិទកន្លែងហ្នឹងមិនជាច្រើនទេហើយព្រះបេជ័យកពុទ្ធមានទៅ ទៅទៅកេះដីខ្វេះដីអីខ្លួនឯងអត់ទេអញ្ចឹងក៏និមន្តហោះមកមកដល់នគរពរិនិស័យហើយក៏និមន្តចូលទៅកម្មទីកន្លែងនាងស្រីនៅឯងកំពុងតែខ្វេះដីនឹងឯងឈោហើយកម្មបាបណាព្រះបជ័យកពុទ្ធមានបាបនាងនោះឯងឃើញនឹងខឹងហ្មងចឹង ខឹងដឹងថាដឹងថាសាមណៈនេះមកសូមដីហើយហើយនឹកឃើញសពគ្រាន់តែដីក៏ចាំតែមកសូមដែរវានឹកខឹងអញ្ចឹងណានឹកខឹងអញ្ចឹងក៏សម្លក់សម្លឹងទៅនិយាយគ្រាន់តែដីចាំមកសុំដែរថាឲ្យហ្មងទៅណាថាឲ្យនឹងវាសំតែតាព្រះវិជ័យកពុទ្ធនឹងឈឺចិត្ត ហើយដើរចេញទៅហើយតាមតែខ្លួនឯងស្ដីថាឲ្យនោះខ្មាស់ប៉ុន្តែថាឲ្យរួចទៅថាប្រខឹងព្រះវិជ័យពុទ្ធគង់នៅដដែលមុខមាត់ស្រស់បោះញញឹមដល់ទៅចឹងទៅចាប់កើត វេរៈចិត្តក្រោយនេះជ្រះថ្លាដឹងថាសមណៈនេះអញស្ដីឲ្យប៉ុណ្ណឹងអត់ចេះខឹងណោះមិនដឹងជាត្រួតត្រង នៅគុណប៉ុណ្ណាទៅទេក៏ជ្រះថ្លាសบายចិត្តខ្វេះដីបានមកដុំលមុំប៉ុណ្បាបដាក់ចូលទៅពេញក្នុងបាបណារួចទៅព្រះវិជ័យពុទ្ធក៏យកដីហ្នឹងទៅធ្វើជាទីគ្រឿងបិទបាំងផ្លូវខ្យល់ហ្នឹងទៅណា នឹងដោយអំណាចកម្មទាំងពីរផ្នែកហ្នឹងធ្វើឲ្យនាងនឹងស្លាប់ស្លាប់ហើយមកកើតជាមនុស្សទាំងស្លាប់ពីមនុស្សមកកើតជាមនុស្សណាមនុស្សយើងហ្នឹងដោយច្រើនមិនសូវគិតពីរឿងដែលថាស្លាប់ពីមនុស្សកើតជាមនុស្សទេច្រើនតែថាធ្វើបន់ធ្វើទានអីស្លាប់ពីមនុស្សទៅទេវតាឬវត្តមានបាបទៅនរកអីចឹងទៅតែមនុស្សស្លាប់ពីមនុស្សកើតជាមនុស្ស ណានឹងក៏មានទៅតាមអំណាចនៃកម្មហ្នឹងហើយនាមហ្នឹងចឹងចឹងភ្នែកអាមួយបាញ់មកក្រោមអាមួយបាញ់ទៅលើហ្នឹងវាមានចំគ្នាអីចឹងគិតថាហើយច្រមុះនោះប៉ោងធំទៅ អញ្ចឹងនៅពេលខឹងសម្លក់ព្រះវិជ័យកពុទ្ធនោះធ្វើជាមោះមរីកមរីកដាក់ទៅណាហើយអាចេតនាខឹងហ្នឹងវាវាដូចជាពុំជាពូជអញ្ចឹងអញ្ចឹងហើយមាត់ហ្នឹងពេលដាក់ព្រះវិជ័យកពុទ្ធទៅគេថាពុំអាហ្នឹងធ្វើពុំខ្លួនឯងចេតនាហ្នឹងអញ្ចឹងកូនប្រុសស្រីណាខឹងក្មៅក្មៅដាក់ម៉ែឪត្រូវថ្វាយបង្គំសូមកមាទោសគាត់បានបានណាហើយខំ ប្រឹងធ្វើល្អណាគាត់ប្រើអីញញឹមញញែមសបាយរីករាយចិត្តណាសបាយចិត្តបំរើគាត់បាបចាស់ឲ្យលះរហូនឲ្យរវារវៃឲ្យញញឹមញញែមណាធ្វើទាំងសបាយចិត្តណាអាហ្នឹងគឺយើងធ្វើទៀនធ្វើដោយសទ្ធាជ្រះថ្លាសទ្ធាយៈទៀនញាំងតេតេហ្នឹងឲ្យទៀនដោយសទ្ធាអាហ្នឹងបានវាល្អទៅជាទៀនសប្បុរស មុខមាត់ស្រស់បោះស្អាតបាតសំរូបសំរៀងរហ័សរហួនរវេសរវេយចឹងទៅណាហើយដៃជើងអីដៃក៏កងេងក៏ងងទៅណាទេមិនល្អទេជើងអីចឹងដើរបាក់ខ្ញើបាក់ខ្ញើទេណាអាវា5កន្លែងភ្នែកមួយកន្លែងច្រមុះ មាត់ដៃជើងត្រាំហើយណាប៉ុន្តែសម្ផស្សសម្ផស្សដូចទឹកយ៉ាងចឹងកុំមិនណាប៉ះណាមកពីអានិសង្ឃអានិសង្ឃដែលបានប្រកេនដី ព្រះវិជ័យកពុទ្ធយកទៅបិទខ្យល់ហ្នឹងគឺវាជាបត់មួយផ្នែកខាងសម្ផស្សធ្វើឲ្យព្រះវិជ័យកពុទ្ធហ្នឹងបានកក់ក្ដៅនេះការពារខ្យល់ត្រជាក់នេះធ្វើទៀនកន្លែងហ្នឹង ណាធ្វើទៀនឲ្យនៅសម្ផស្សជាទៀននេះថតថាពៈសម្ផស្សហ្នឹងថតថាពៈចាំមើលនិយាយរឿងទៅដឹងដឹងញាតញោមយល់ក្នុងការនោះកុណាលៈហ្នឹងរឿងរ៉ាវហ្នឹងកុណាលៈហ្នឹងអ្នកសំដែងហើយហើយអ្នកដែលសំដែងពីកុណាលៈហ្នឹងគឺព្រះសម្មាសម្ពុទ្ធក្នុងកុណាលៈជាដកហ្នឹងណាហើយកុណាលៈហ្នឹងសំដែងតែក្នុងកាលនោះហ្នឹងខ្លួនឯងកើតជាស្ដេច នៅនគរពរិណស័យដូច្នេះគឺព្រះបរមពុរិស័ទនឹងឯងចឹងព្រះនាមពកៈណានៅនគរពរិណស័យនឹងពកចុច2ចឹងព្រះនាមពកៈ ហើយគ្រប់គ្រងនគរនឹងមកចត់ល្អណាស់ប្រកបដោយទស្សពិតរាជធម៌ទៀតប្រកបដោយធម៌ហើយដើរសើបមើលវិជារះវិជាជននឹងណាណាពោលពាក្យថាមិនខ្លះថាមិនខ្លះពលនឹងនឹងមុខមានណាណាហ៊ានថាអីឲ្យស្ដាច់យល់ប៉ុន្តែកំបាំងមុខមនុស្សចង់និយាយមិននិយាយដើរលួបស្ដាប់មើលគេនិយាយពីពីព្រះអង្គនឹងយ៉ាងម៉េចខ្វះខាតអីអីចឹងទៅដើម្បីព្រះអង្គបានបំពេញលើការខ្វះខាតហ្នឹង តែយប់យប់ចេញតែយប់យប់ចេញមកហើយមកដល់ខាងខាងមុខភូមិហ្នឹងបាទនាងហ្នឹងម៉ែឪធ្វើខ្ទួមមួយណាឲ្យនៅក៏ចូលចិត្តរត់លេងទៀតទៅចូលចិត្តរត់លេងគ្នាគ្នាអីតែឯងចឹងទៅនៅពីខាងមុខដីភូមិចឹងទៅហើយម៉ែឪនៅផ្ទះ មួយផ្សេងទៀតណាដាច់ចេញពីគ្នារត់មកសទុះបានដល់ហើយកូនស្រីកំណែងកំងំលេងពេលមួយនោះរត់លេងជាមួយគ្នាគ្នាឯងមានប្រុសមាន ស្រីហ្នឹងទទួលព្រះរាជាដើរកាត់តាមនឹងទៅឯនោះជាពុកជើងដួលតែខ្វាចាប់ព្រោះតែដួលហ្នឹងវាចេះតែចាប់ចាប់ចំដៃព្រះរាជាទាំង ណាព្រះជាក៏ជួយចាប់ទុកទាំងចឹងទៅដែរដោយប្រតិករណាណាណាទៅគេដួលមកក៏ជួយទុកក៏មកវាដួលអឺកាប់មុខទៅនឹងដីនោះគ្រាន់តែចាប់ចំដៃនាងបញ្ចបាបៃប៉ុណ្ណឹងវាស្រូបនៅអាអាសម្ផស្សនឹងចូលមកតាមដៃព្រះអង្គជឹបជឹបជឹបជឹបជឹបចូលមកដល់បេះដូងញើពេញខ្លួនទាំងអស់ទៀតណាដោយអំណាចនៃសម្ផស្សនឹងកើត កើតរាគៈជាមួយគ្នានឹងសម្ផស្សនឹងពេញសរីរៈរាងកាយទាំងណារួចក៏សួរថានាងមានប្តីហើយនៅណានាងហ្នឹងក៏ប្រាប់ថាអត់មានប្តីអីទេអញ្ចឹងយើងញ៉ាជាប្តីរបស់នាងឯងអញ្ចឹងខ្ញុំទៅអឺប្រាប់ពុកម៉ែខ្ញុំសិន ស្រួលស្រួលចឹងហ្មងទៀតរត់ព្រៃទៅក្រោយទៅប្រាប់ពុកម៉ែមានបរោះម្នាក់ថាគាត់ជាប្តីរបស់ខ្ញុំហើយឲ្យខ្ញុំមកជម្រាបពុកម៉ែពុកម៉ែនៅឃើញថាគេគេចេះឲ្យនាងនឹងមកប្រាប់ម៉ែឪសំតកូន គេនឹងគេគេអ្នកមានតកោចេះដឹងគ្រាន់ហើយនឹកឃើញក្នុងចិត្តអញ្ចឹងណា ណាហើយក៏បានពោលទៅនឹងកូនថាអើបើមានអ្នកណាមកយកនាងឯងធ្វើប្រពន្ធហ្នឹងនាងឯងហ្នឹងវាល្អហើយយកគេទៅអត់មានស្អីទេឲ្យទៅថាប៉ុណ្ណឹងឯងនាងហ្នឹងរត់មកវិញនៅជាមួយព្រះរាជាហ្នឹងទៅណាបានព្រះរាជាហ្នឹងណាទាំងយប់ហ្នឹងហើយអត់តន់ភ្លឺទេព្រះរាជាហ្នឹងនៅជាមួយនាងហ្នឹងមួយយប់ ភ្លឺឡើងយើងទៅវិញទៅអត់បានយើងទៅសើបមើលតំណែងអីអ្នកនគរអីទៀតទេហើយយកស្អែកឡើងមកទៀតណាឲ្យទៅយប់ល្ងិតល្ងិតមកយប់ល្ងិតល្ងិតមកហើយចាប់តាំងពីនឹងមកលេងចេះស្រឡាញ់នាងណាទាំងអស់ ណែសីអីមុនស្រីស្នំណាណាអីអត់យកភ្នែកមើលទេទេដោយគ្រាន់តែសម្ផស្សរបស់នាងបញ្ញាបាបៃប៉ុណ្ណឹងណាវាគ្របដណ្ដប់ពេញសេរីរៈទាំងអស់វាវាលេង ស្រឡាញ់នាងណារូបស្អាតប្រពន្ធណាសំលេងពីរោះប្រពន្ធណាក៏លេងចូលចិត្តទៅការសម្ផស្សនឹងខ្លាំងណាស់ទាំង ពេលមួយនោះឪពុករបស់នាងបញ្ញាបាបៃនឹងកើតជំងឺធ្លាក់ឈាមព្រោះពេទ្យមកមើលពេទ្យគេថាត្រូវព្យាបាលនឹងបាយយ៉ាស់ដែលធ្វើអំពីទឹកដោះសុទ្ធផ្សំជាមួយទឹកខ្មុំស្ករគ្រោះទៅបានពីណាមករបស់នេះគឺជារបស់ អ្នកដែលមានតកោពងគោះអ្នកដែលមានបានពីនោះហើយយើងទៅបានពីណាអញ្ចឹងហៅឲ្យគេទៅហៅកូនមកសួរប្រក្រៃលោកណែកូនប្រសាហ្នឹងមាននៅឆ្នាំហ្នឹងណាសួរទៅប្តីប្តីកូនឯងហ្នឹងមានដែរឡាមានឯងចឹងដែរឡាតាមពេលគេប្រាប់នោះអត់ដឹងទេប្រពើប្តីខ្ញុំហ្នឹងសមអ្នកក្រដែរនឹងឯង មិនដែលឃើញឲ្យអីខ្ញុំផងមកតែស្រឡាញ់ខ្ញុំទៅបាត់តែអីទេចាំខ្ញុំសួរគាត់ដល់ពេលយប់ឡើងអង្គុយតបោមបាល់ជង្គង់ចាំប្តីនឹងធ្វើមុខស្ងួតព្រះជាយាងមកដល់ឃើញនាងចឹងសួរព្រះនេះឯងកើតអីមិនសប្បាយចិត្តរឿងអីហ៎ បានប្រាប់ទូលព្រះរាជានឹងចឹងនិយាយក្នុងភាពជាប្តីបានព្រះរាជាថាយើងដឹងទៅរួយតាទេព្រោះទៅព្រះរាជាគិតណាគិតគិតឃើញថាការដែលយើងទៅមកទៅមករាល់ជប់អញ្ចឹងវាអាចមានអន្តរាយច្រើនណាស់មកតែឯងអីអញ្ចឹងទៅ វាអាចជួបនឹងសត្វសាហាវជួបនឹងមនុស្សអាក្រក់អីណានៃផ្សេងផ្សេងហើយយ៉ាងទៀតបើយើងយួននាងនេះទៅនៅក្នុងព្រះរាជវាំងពួកនៃមើលមុខមន្ត្រីគេនឹងសើចចំអកលោកឡាយឲ្យយើងថាយកកូនបិសាចមកនៅក្នុងវាំងនឹកនឹកអញ្ចឹងទៅក៏មានឧបាយចឹងព្រះរាជាឆ្លាតណា នឹករកឧបាយតែមិនអីទេចឹងនោះណាចាំយើងរកឲ្យតល់តែបានទៅនៅជាមួយនាងនឹងមួយយប់ចឹងទៅចិត្តភ្លឺក៏ចេញទៅវិញទៅទៅដល់វាំងថ្ងៃស្អែកឡើងនឹងភ្លឺឡើងនឹងឲ្យគេដាំណានៅបាយយ៉ាស់នឹងសំពីទឹកដោះទឹកឃុំអីយ៉ាងប្រណិតហើយឲ្យគេយកស្លឹកមកខ្ចប់ណា ជាពីរកញ្ចប់រួចទៅព្រះជានឹងអត់ឲ្យយ៉ាងណាដឹងទេយកស្នៀតសក់កែវមณีរបស់ព្រះអង្គនឹងញាត់ចូលទៅក្នុងមួយកញ្ចប់ណាធ្វើឲ្យមានសភាពខុសគ្នាតូចធំខុសគ្នារួចដល់ពេលយប់ឡើងយកទៅចឹងយកទៅទៅប្រាប់ឲ្យនាង បញ្ញបាតីហ្នឹងយកមួយកញ្ចប់នេះដែលអត់មានកែវមณีហ្នឹងណាប្រាប់ថាមកកញ្ចប់នេះនឹងឲ្យលោកឪពុកគាត់ពិសាទៅហើយយើងងាយរួលបានទេឥឡូវយើងបានហើយអាមកកញ្ចប់មួយនេះទុកដល់ថ្ងៃស្អែកទៅណាចឹងនាងហ្នឹងក៏យួរទៅជួដល់ពុកពុកគ្រាន់តែដាក់មួយម៉ាត់ក្នុងមាត់ឲ្យជានឹងវិជ្រាបគ្រប់ទស័យទាំងអស់ វាមិនដែលបានអាហារមានឲ្យជាអញ្ចឹងណាទៀតមានកម្លាំងព្រឹសព្រឹសណាជារោគគាត់មេអញ្ចឹងទៅវិជាកាពះធ្លាក់ឈាមនឹងទំនងជាធ្លេកាពះណាដាក់អានឹងទៅជាហើយអស់តែមួយចំណែកទេនាងនឹងយកទៅជូនម្ដាយមួយចំណែកហើយនៅសល់មួយចំណែកទៀតណា បរិភោគបានឆ្អែតដល់ទៅ3នាក់ចឹងណាហើយទុកមកកញ្ចប់ដែលមានឆ្លៀតសក់កែមณีហ្នឹងដើរទៅពេលបរិជាណាយប់ហ្នឹងហើយណាត្រឡប់មកវិញទៅព្រលឹមឡើងស្រង់ទឹកអីរួចទៅឲ្យគេយកប្រដាប់តែងកាយអីអីចឹងទៅរួចទៅឲ្យគេយកស្នៀតសក់នៅមកគេទៅរកអត់ឃើញ ដើរឆោឡោថាបាត់ព្រះជាឲ្យទេដើរចាក់មនុស្សទាំងកងទាំងកងដើរឆែកមើលក្នុងនគរក្នុងព្រះរាជវាំងនឹងរួមមិនឃើញអញ្ចឹងឲ្យរកក្រៅទៀតឲ្យរកសពគ្រប់កន្លែងទាំងអស់នៅក្នុងកញ្ចប់តូចតាចអីក៏ឲ្យហែកមើលដែរឆែកមើលមើលទៅឃើញណាពួកប្រាប់ ប្រាប់ព្រមបីតែកញ្ចប់តូចកញ្ចប់ធំកញ្ចប់អីក៏ឲ្យឆែកមើលខ្ទេចខ្ទីទាំងអស់ឃើញនៅក្នុងនឹងចាប់ចងឪពុកម្ដាយទាំងពីរនាក់ហ្នឹងឪពុកម្ដាយនាងបញ្ញាបាបៃហ្នឹងចាប់ចងហើយនៅយំបរោយភ័យឃើញរាជបរោះភ័យតែអត់មែនអត់មែនខ្ញុំយកមកទេកូនប្រសាខ្ញុំយកមកទេកូនចៅកូនប្រសាតែឯងនៅណាឬខ្ញុំមិនដែលឃើញទេខ្ញុំសួរកូនខ្ញុំសិន ឲ្យគេទៅតាមកូនមកកូនឲ្យកូនកូនឯងស្គាល់ប្តីកូនឯងណាស្អត់ទេលោកពុកអើយខ្ញុំមិនដែលខ្ញុំមិនដែលឃើញមុខគាត់មិនផងគាត់មកទៅយប់ទៅវិញទៅយប់មិនដឹងមុខគាត់មិនទេអញ្ចឹងយើងមានតែងាប់ហើយប៉ុន្តែខ្ញុំបើបើបានចាប់ដៃខ្ញុំស្គាល់ចាអ្នកបញ្ញាបាប្រៃហ្នឹងតែអញ្ចឹងទៅគេយកតំណែងហ្នឹងទៅប្រាទូលព្រះរាជា ទៅក្រាបទូលព្រះរាជាព្រះរាជាក៏ចាត់ចែងចាត់ចែងឲ្យនាងនឹងស្រាវជ្រាវរកចោលឲ្យគេនាំនាងបញ្ញបាពេចូលមកកម្មពលានលួងនឹងអ្នកណាទៅឃើញក៏លន់មាត់ដែរណាលន់មាត់អាក្រក់នោះណាដោយកូនបិសាចធ្វើឆ្វើយទៅអញ្ចឹង ក្រក់អក្រៃអីម្លេះព្រឺខ្លួនខ្ញាក់ខ្ញាបាទណារួចទៅទរាជាចាត់ចែងចងសពុតបិទកលនាងនឹងឲ្យចិត្តនៅក្នុងបន្ទប់នឹងចោះតែរន់មួយល្មមលូកដៃចូលទៅបានទេមិនឲ្យនាងនឹងឃើញថាដណាដណាទេឲ្យលូកដៃទៅចាប់តែដៃនឹងណាដើម្បីឲ្យវាច្បាស់ប្រកបកុំលំបាកឃើញមុខឲ្យវាចាប់ទៅ ដឹងណាស់ដល់ពេលហ្នឹងម្នាក់ម្នាក់នៅក្នុងនៅក្នុងព្រះរាជវាំងនឹងឯងណាព្រោះវាមិនចោលទៅពីណាទេបាត់នាតស្រក់ហ្នឹងវាមានតែអ្នកក្នុងនឹងឯងឲ្យអ្នកក្នុងនឹងឯងតម្រង់ជួរទៅឲ្យនាងនឹងចាប់អ្នកអ្នកលូកដៃចូលទៅនាងនឹងចាប់អាសម្ផស្សទឹករបស់នាងគ្រាន់តែសម្ផស្សបាត់ដៃចាប់ហ្នឹងណា ជ្រួតជ្រាបចូលមកចឹងណាជាពិសេសប្រុសប្រុសនឹងឯងព្រោះកបដីគឺប្រុសប្រុសដល់ទៅអញ្ចឹងទៅអាធាតប្រុសនិងធាតស្រីហ្នឹងវាឆ្លងគ្នានាងនោះចាប់ទៅពួកម្នាក់ម្នាក់វាវាដូចចង់ឈួតអញ្ចឹងនៅថ្មឹងនៅនឹងទៅណាលោកដៃទៅនៅថ្មឹងភ្លេចខ្លួនទៅ រិចបរោះទេញពាត់បានវាយភ្ញាក់ខ្លួនទៅសិតទៅវាយបានភ្ញាក់ខ្លួនដកដៃមកទៅទៀតទៅម្នាក់លោកទៅទៀតអញ្ចឹងទៅនៅឆ្កឹងអញ្ចឹងទៅដូចដូចស្អីឆក់ជាប់អញ្ចឹងណាវាមិនដែលបានទទួលសម្ផស្សនឹងអញ្ចឹងណាអាហ្នឹងវាជាអានិសង្ឃមួយដែលបានដល់នាងនឹងសម្ផស្សនឹង គ្រប់គ្នាទាំងអស់ទៅនាងនឹងអត់មានឮថាអ្នកណាវាអត់វាអត់ចាប់ទៅវាអត់មែនអស់រលីងតាំងតែអំពី10000មុខមន្ត្រីរហូតមកដល់ឧបរាជណាអញ្ចឹងបរិជាថាមានតែយើងហើយអញ្ចឹងនោះដើរទៅ ចុះបើអស់នរណាហើយណាលូកចូលទៅនាងនឹងចាប់ច្បាច់ពុកស្រែកយ៉ៃឡើងចឹងស្រែកយ៉ៃឡើងនេះហើយប្តីខ្ញុំហ្នឹងហើយចោនឹងស្រែកចឹងបដ ாய் ចឹងប្តីខ្ញុំហ្នឹងហើយចោណាបានពរាជានឹងប្រកាសឡើងថាណាអ្នកទាំងអស់គ្នាបានដឹងសម្ផស្ស របស់នាងនឹងទេទាំងអស់គ្នានឹងក៏ស្រែកថាទូលបង្គំបានដឹងទាំងអស់ហើយបើបានដឹងចំពោះនាងនឹងហើយតើនាងនឹងណាសំជាណាភរិយារបស់ណាណាសំមកនៅផ្ទះណាណាគ្រប់គ្នាបានថាសំសំជាមហេសីរបស់ព្រះជាអ្នកអ្នកចង់នឹងទាំងណាពីព្រោះកាលដែលព្រះរាជា មិនទាន់បានលូកប្រហោះចូលទៅអ្នកម្នាក់គិតគិតថារួចទៅថ្ងៃក្រោយយើងនឹងយកប្រាក់ទៅធ្វើម៉េចឲ្យតែបាននាងនឹងទៀតទៅឲ្យម៉ែឲ្យឪបើថានាងនឹងខ្ញុំទេគឺទៅលួសពីគេមកហើយតែមានគំនិតអញ្ចឹងអត់បញ្ចេញប្រាប់ណានាទេទៀតគិតដើម្បីថាទៅឲ្យបាននាងនឹង ហើយស្រាប់តែឥឡូវដល់វាមានរឿងអញ្ចឹងទៅបរិជាប្រាប់ថារឿងទាំងអស់នេះគឺយើងពិសោធន៍ទេណាមានអ្នកណាមកយកទេឆ្លៀតសក់អីអីហ្នឹងយើងនឹងអញ្ចឹងដើម្បីនាំយកមកហ្នឹងកុំឲ្យអ្នកទាំងអស់គ្នាហ្នឹងសើចំអកឲ្យយើងឲ្យបានដឹងថាសម្ផស្សនាងហ្នឹងវាអញ្ចឹង អ្នកទាំងអស់គ្នានឹងវាវាដឹងដឹងថាសំតែជាមហេសីបរិជាតើយើងនឹងវាអត់សំបាននាងនឹងទេអាមុនដំបងស្ដោះទឹកមាត់ឲ្យគេនោះណាពើមគេនោះណាដល់មកឥឡូវនេះនឹកឃើញថាមិនសំជាប្រពន្ធខ្លួនឯងទៀតណាសំជាមហេសីស្ដាច់ទៀតណោះអីចឹងចឹងអាសម្ផស្សនឹងវាកប់ក្នុងខ្លួននាងនឹងទៅជារបស់ទឹកមួយពិសេសចឹងចឹងទៅណា ព្រះជាក៏បាននាំនាងនឹងអភិសេកជាម៉ែផ្សេងទៅហើយរៀបចំទីកន្លែង កិច្ចការងារឲ្យពុកម្ដាយនឹង នៅក្នុងព្រះរាជវាំងនឹងមានមុខមានមាត់ទៅណាដោយបំកសលនាងបញ្ញបាបៃបានថ្វាយដីដល់ព្រះបជ័យកពុទ្ធនឹង ញាតិញោមសេចក្ដីទាំងអស់កសាងកត់សាលាព្រះវិហារធ្វើផ្ទះជូនមេត្តាបិតាណានឹងសិតតែជាបុណ្យកុសលដែលប្រព្រឹត្តទៅនៅក្នុងរឿងហ្នឹងហើយពីដើមលោកច្រើនតែយកមកទេសរឿងនាងបញ្ញាបាបាហ្នឹងក្នុងបុណ្យកសាងកត់សាលាព្រះវិហារអីចឹងណា ហើយខ្ញុំតណាខ្ញុំបាទហ្នឹងក៏ទាំងអានទៅចំទៅក៏នឹកឃើញយកមកសំដែងចឹងទៅណា្រាន់បានតែជារឿងរ៉ាវខ្លះព្រោះផ្ទៃមកច្រើនហើយមិនដែលមានរឿងហើយដល់ទៅពេលនាងបញ្ញបាបៃនៅក្នុងព្រះរាជវាំងនឹងព្រះរាជា អត់ដែលបានទៅស្រឡាញ់ជាមួយនាងណាហើយពួកស្នំទាំងអស់គេចំណែកនឹងនាងនឹងរហូតដល់ពេលមួយនាងបញ្ញាបាបៃហ្នឹងមាននិមិត្តនិមិត្តហ្នឹងល្អសម្រាប់នាងហ្នឹងណាត្រូវបានជាមហេសីនៃបរិជាពីនគរឯណោះណានិមិត្តឃើញ ជិះលើក្បាលដំរីមង្គលហើយលោកដៃទៅ ស្ទះបង្ហែលប្រចាំបានទៀតសុបិននិមិត្តអញ្ចឹងរួចទៅក៏បានប្រាប់ទូលដល់ព្រះជាប្របាទពកៈបច្ចៅត្រង់ព្រះនសីហ្នឹងព្រះជាក៏ឲ្យហោរាមកគុណគូហោរានោះទទួលសំណោពួកនាងនាងឯនោះ ចាំតែមានឱកាសនឹងបានទស្សទាយឲ្យនាងនឹងត្រូវវិនះចេញពីបរិជាវាំងនោះឥឡូវបានឱកាសបានទស្សទាយថ្វាយបរិជាថាការដែលនាងនឹងសុបិនឃើញជីកលើក្បាលតម្រៃមង្គលនឹងជានិមិត្តនៃមរណភាពរបស់ព្រះរាជាហើយ ឯការដែលលូកដៃស្ទាបប្រចាំហ្នឹងគឺជានិមិត្តដែលនាងនឹងនាំបច្ចាមិត្តចូលមកសម្រាប់ព្រះអង្គទេឲ្យវាខុសអញ្ចឹងទៅណាព្រះជាភ័យហ្មងតែលឺតែងាប់ភ័យអញ្ចឹងធ្វើម៉េចធ្វើម៉េចត្រូវបបបោះនាងនឹងព្រះរាជាក៏ចាត់ចែងឲ្យគេធ្វើទូកឲ្យស្រួលបួលដាក់អាហារភោជនគ្រឿងប្រដាប់ប្រដាអីក្នុងទូកហ្នឹងយកឡើងបណ្ដែតនាងហ្នឹងទៅ ណាតាមទលេគង្គាហ្នឹងបើយើងពីត្រៃមកខាងនៃទលេគង្គាហ្នឹងគឺជានគរមួយទៀតណាគ្រប់គ្រងដោយព្រះជាព្រះនាមពាវរីព្រលឹមស្រាំងស្រាំងឡើងហ្នឹងចុះមកស្រង់ទឹកជាមួយនឹងសេនាបតីនៅពីខាងក្រោមហ្នឹងស្រាប់តែទូកហ្នឹងទៅដល់ល្មមសេនាបតីហ្នឹងឃើញទូកមកអញ្ចឹងហើយនាងនឹង ដេកនៅក្នុងទូកហ្នឹងអត់ឃើញមានមនុស្សមានអីក៏ថាទូកទូករបស់ទូលបង្គំពោលឡើងជាមួយព្រះរាជាអញ្ចឹងណាព្រះរាជាថាអើបើទូករបស់សេនាបតីឯងអាស្អីស្អីក្នុងទូករបស់យើងដល់ពេលទូកទៅដល់ទៅមកចាប់ទូកនឹងទៅឃើញនាងនឹងចឹងនាងនឹងឃើញព្រះជាឃើញសេនាបតីក៏ងើបអង្គុយឡើងព្រះជាសួរនាងនឹងជាអ្នកណា ខ្ញុំម្ចាស់នាងបញ្ញបាបីម៉ែជ័យរបស់ប្របាទពកៈណៃដណាក៏ស្គាល់នាងឮឈ្មោះនាងដដែលមិនដែលឃើញរូបក៏ឮឈ្មោះដែរនៅគួរដតីដតីនោះវាល្បីឈ្មោះនាងបញ្ញបាបីនឹងទៅក្នុងចម្ពូទ្វីបក្រំតែប៉ុណ្ណឹង ចង់ដឹងសម្ផស្សនាងនឹងលោកដៃទៅចាប់ដៃដើម្បីទាញចេញអំទីទូកនឹងមកក្រន់តែប៉ុណ្ណឹងផ្ដាច់ញាយកនាងនឹងជាមហេសីមានខុសអីពីព្រះរាជាពីអ្នកមុនមុនទេណាសម្ផស្សនឹងនៅតែជាទឹកអញ្ចឹងទៅណារួចទៅបានរៀបចំចាត់ចែងអភិសេកក្នុងនគរហ្នឹង ជាមហេសីទៅរួចលឺទៅដល់នគរពរាណសីប្របាទពកៈនឹកថានឹកឃើញស្ដាយនាងបញ្ចបាតីមិនឃើញទៅងាប់ទៅអីណានេះទៅបានជាមហេសីគេក៏កើតរឿងចំណែនឡើងទៀតបើថាទៅងាប់ទៅមានអីអានេះទៅទៅបានស្ដាច់នគរដតីហើយអញ្ចឹងរៀបចំលើកកប់មកមាត់ទន្លេគង្គាហ្នឹង ប្រកាសសង្គ្រាមបើមិនប្រគល់ម៉ែសីឲ្យមកយើងវិញទេនឹងច្បាំងវរាជាពេលវរីថាច្បាំងក៏ច្បាំងពួកមេតកពួកសេនាប្រដីនេះមើលមុខមន្ត្រីប្រជុំគ្នាទៀតណាប្រជុំគ្នាតាំងពីនគរហ្នឹងតែយើងត្រូវច្បាំងគ្នាដោយសារតែមនុស្សស្រីម្នាក់ទេណា ហើយពូកងតបហ្នឹងវាមកត្រូវរូវគ្នាមានតែដែលតោះទេញអីគ្នា ពីដើមមកទៅមករស់គ្នា ទំនាក់ទំនងអីសពគ្រប់ហ្នឹងដល់អញ្ចឹងទៅ ចាត់ចែងមានព្រះឧបរាជនឹងរៀងខ្លួនចូលទៅក្រាបទូលព្រះរាជាថាកុំកុំច្បាំងគ្នាដោយសារតែស្ត្រីម្នាក់អីព្រះអង្គរឿងហ្នឹងបើបានមកជាប៉ុណ្ណឹងហើយគិតចែកគ្នាទៅណាចែកគ្នាយ៉ាងម៉េច គេចែកគ្នាមក7ថ្ងៃម្នាក់ទៅហើយអញ្ចឹងក៏បានដែរអញ្ចឹងទៅក៏ពរាជានគរពរាណសីធ្វើប្រាសាទមួយណាតែមិនមែនម៉ាក់លមុំទេណាប្រាសាទនៅនឹងមាត់ទន្លេកុងគានឹងឯងហើយខាងពរាជាពេវរីក៏ធ្វើប្រាសាទមួយនៅត្រើយម្ខាងនឹងដែរណាហ្នឹង រឿងប៉ុនឲ្យមកមិនមិនចេះអស់ទេប៉ុនដែលបានត្រៃដីបើមកដុំដាក់បាតព្រះវិជ័យកពុទ្ធយកទៅបិទបាំងខ្យល់នឹងបានមកជាប្រាសាទចឹងទៀតប៉ុនហ្នឹងឯងចឹងដែលឲ្យមក7ថ្ងៃមកនគរពរិណស័យ 7ថ្ងៃ ទៅនគរពេវរីទៅរហូតចឹងទៅមិនត្រឹមតែប៉ុណ្ណឹងទេ នាងបញ្ញបាបៃនឹងបានប្តីមួយទៀតអ្នកអ៊ំទូកណាបានប្តី3